សង្គមស្នេហាត្រូវបែកចេញជាពីរតួខ្ញុំនៅស្រឡាញ់ក៏គេធ្វើឲ្យញោមញីលីប D, overfly your ជាងនេះជាតិ ជាតិនេះជាតិក្រោយកុំឲ្យជួបមនុស្សដូចជារូបអូនយេនេះជីវិតបងវាស្មើនឹងលេខ